តើបងប្អូនមានដឹងទេថាប្រទេសកម្ពុជាយើងសពថ្ងៃទម្រាំតែមានឈ្មោះជាព្រះរាជាណាចក្រកម្ពុជាត្រូវឆ្លងកាត់ឈ្មោះប៉ុន្មានដំណាក់កាលក្នុងប្រវត្តិសាស្ត្រតោះមកដឹងអំពីសម័យកាលនីមួយជាមួយខ្ញុំបាទតាមរយៈអត្ថបទខាងក្រោមនេះទាំងអស់គ្នាគេចែកប្រទេសកម្ពុជាចេញជា15មួយសម័យកាលមុនគោលស្មានដូចជា1សម័យបុរេប្រវត្តិ5100,000ឆ្នាំមុនគ្រិស្តសករាជរហូតដល់សតវត្សទី1នៃគ្រិស្តសករាជ 2សម័យគោភ្នំឬវនដើមសតវត្សទី1រហូតដល់ឆ្នាំ550នៃគ្រិស្តសករាជ3សម័យចេនឡាឆ្នាំ550ដល់ឆ្នាំ802នៃគ្រិស្តសករាជ4សម័យអង្គរឆ្នាំ802ដល់ឆ្នាំ1431នៃគ្រិស្តសករាជ5សម័យចតុមុខឆ្នាំ1431ដល់ឆ្នាំ1516នៃគ្រិស្តសករាជ6 សម័យលង្វែកឆ្នាំ1515ដល់ឆ្នាំ1520នៃគ្រិស្តសករាជ7សម័យឧដុង្គឆ្នាំ1520ដល់ឆ្នាំ1863នៃគ្រិស្តសករាជ8សម័យអាណានិគមនិយមបារាំង1863ដល់ឆ្នាំ1953នៃគ្រិស្តសករាជ 9សម័យអាណានិគមជប៉ុនឆ្នាំ1941ដល់ឆ្នាំ1945នៃគ្រិស្តសករាជ10សម័យសង្គមរាស្ត្រនិយមឬព្រះរាជាណាចក្រកម្ពុជាទី1ឆ្នាំ1953ដល់ឆ្នាំ1970នៃគ្រិស្តសករាជ11សម័យសាធារណរដ្ឋខ្មែរឬសម័យលន់ណុលឆ្នាំ1970ដល់ឆ្នាំ1975នៃគ្រិស្តសករាជ12 សម័យកម្ពុជាប្រជាធិបតេយ្យឬសម័យប៉ុលពតឆ្នាំ1975ដល់ឆ្នាំ1979នៃគ្រិស្តសករាជ13សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្នាំ1979ដល់ឆ្នាំ1989នៃគ្រិស្តសករាជ14សម័យរដ្ឋកម្ពុជាឆ្នាំ1989ដល់ឆ្នាំ1991នៃគ្រិស្តសករាជ 15សម័យអ៊ុនតាក់ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិឆ្នាំ1992ដល់ឆ្នាំ1993នៃ គ្រិស្តសករាជ16សម័យព្រះរាជាណាចក្រកម្ពុជាឬព្រះរាជាណាចក្រកម្ពុជាទី2ឆ្នាំ1993ដល់ឆ្នាំបច្ចុប្បន្នទាំង16សម័យកាលខាងលើនេះគឺជាសម័យកាលដែលខ្មែរយើងបានឆ្លងកាត់ ហេតុនេះក្នុងនាមជាពលរដ្ឋខ្មែរពិតណាស់ថាត្រូវដឹងពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឲ្យបានច្បាស់អំពីប្រវត្តិនិងសម័យកាលរបស់ប្រទេសកម្ពុជាយើងក្នុងសម័យកាលនីមួយសូមអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់សូមចែករំលែកវីដេអូនេះឲ្យកូនចៅជំនាន់ក្រោយឲ្យបានដឹងទុកជាចំណេះដឹងផងសូមអរគុណ។